បាទខ្ញុំសូមគោរពទៅដល់បងប្អូនពុកម៉ែពូមីងយាយតាទាំងអស់ដែលនៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទអ៊ុតវាសនា បានអឺជិះតាមផ្លូវមួយខ្សែដែលទៅខាងក្រោមអញ្ចឹងបងអូនបានឃើញលោកយាយម្នាក់ដែលគាត់ចាស់ហើយដែលគាត់មកបាចត្រី នៅក្នុងបលាយមួយនេះជីប្រឡាយដែលទឹកស្រកអស់ហើយនៅគាត់ ចាស់ហើយគាត់ដើម្បីគាត់រចិញ្ចឹមជីវិតរបស់គាត់អញ្ចឹងតិចទៀតនេះខ្ញុំនឹងសម្ភាសលោកយាយអញ្ចឹងសូមបងប្អូនតិចទៀតទស្សនាទាំងអស់គ្នាទៅដោយសារកុំឲ្យថាខ្ញុំថតដើម្បីបង្ហោះដើម្បីយកតែល្បីយាយ ទុកឡាញសិនលោកយាយខ្ញុំជម្រាបសួរលោកយាយចាបាទអឺលោកយាយរាល់ថ្ងៃអឺកិច្ចការលោកយាយអឺឃើញដែរយើងដើរទៅបាច់ទៅត្រីអញ្ចឹងមិនដើរបាច់ទៅត្រីអូបាច់ត្រីចាំជីវភាពអូចាំអញ្ចឹងលោកយាយរាល់ថ្ងៃលោកយាយមានកូនប្រមាណដែររាល់ថ្ងៃកូននោះមាន3 4នាក់ទៅថៃអស់ហើយទៅថៃអស់ហើយចាហើយអញ្ចឹងលោកយាយមានការទុកពិបាកអញ្ចឹង លោកយាយលោកយាយឈ្មោះអ្វីដែរលោកយាយឈ្មោះវីឈ្មោះគេពួងវីពួងវីចាបាទពួងវីហើយចូលលោកយាយដល់ថ្ងៃប្រជជនប្រហែលណាលោកយាយ66 66ចាបានគាត់អាយុ66ហើយចុះនៅផ្ទះមានចៅកូនប្រហែលដែរនៅផ្ទះរាល់ថ្ងៃចាំចៅមួយនឹងចៅរៀនចៅរៀនចាចូលលោកយាយដើរបាច់ត្រីពេញតែនឹងទៅចា ហើយចុះអមើលមកបានត្រីប៉ុណ្ណេះថតឲ្យឃើញត្រីនេះបាននេះត្រីបងប្អូនតែគាត់បាច់បានដើម្បីគាត់យកទៅលក់ដើម្បីដូរជាអង្គហូបអញ្ចឹងលោកយាយអឺរាល់ថ្ងៃលោកយាយមានការទុកពិបាកយ៉ាងម៉េចខ្លះលោកយាយសូមរៀបរាប់ឲ្យ បងប្អូនទស្សនិកជននៅក្នុងបណ្ដាញសង្គម Facebook ហើយនិង YouTube បានដឹងឮទាំងអស់គ្នាមក និយាយណាថ្ងៃខ្ញុំទុកលំបាកវេទនាអត់មានកមានអីហូបហីលំបាកអត់មានប្រាក់ហើយចៅត្រៀននឹងហើយយ៉ាងមកទៀតលោកយាយមានទុកអ្វីដែលលោកយាយតែជាប់ទូប្រទេសសុំរៀបរាប់ឲ្យនឹងអត់មានផ្នែកជីវភាពអញ្ចឹងខ្លួនប្រាណហ្នឹងណានឹងចាំចៅហើយនេះចៅមកទឹកមកប៉ុន្មានថ្ងៃនេះបាទអត់យាយបាទអញ្ចឹង លោកយាយសំណុំពូលោកយាយចង់បានអ្វីដែរចង់ឲ្យបងប្អូននៅក្នុងស្រុកហើយនិងក្រៅស្រុកឧបត្ថម្ភលោកយាយលោកយាយចង់បានអ្វីដែរលោកយាយចង់បានណែអង្គជាអង្គអីទៅណាបានហើយអ្វីទៀតលោកយាយថាវិការអីខ្លះខ្លះទៅបាទអរយាយបាទអញ្ចឹងខ្ញុំជំនួសមកគាត់ខ្ញុំបាទអ៊ុតវាសនាខ្ញុំសូមដល់បងប្អូនទាំងអស់ដែលនៅក្នុងបណ្ដាញសង្គម Facebook ដោយសារខ្ញុំបាទជាយុវជនដែលនៅក្នុងខេត្តបាត់ដំបងដែលស្ម័គ្រចិត្តដើម្បីធ្វើអឺជួយដល់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំសូមសំណូមពរទៅដល់បងប្អូននៅក្នុងបណ្ដាញសង្គម Facebook ជួយដល់លោកយាយដែលពងតែគាត់មានការទុកលំបាកអញ្ចឹងលោកយាយមិនមិនចាំចៅរោជំនួយឲ្យលោកយាយជាអង្គហើយនឹងលុយកាក់ដើម្បីឲ្យលោកយាយបានខ្លះអញ្ចឹងខ្ញុំសូមអរគុណ តែប៉ុណ្ណេះបាននឹងក៏ផាស់ប៉ុណ្ណឹងបានលោកយាយណាអរគុណច្រើនសូមអរគុណដែរលោកយាយដើរមកនេះមកចាប់ខាងនេះមកខ្ញុំសុំមើលត្រីតិចបានប៉ុណ្ណាហើយ ចាប់បានតិចបានតិចបានត្រែងតិចបាទនេះជាការរូបភាពមួយ ដែលខ្ញុំបានអត់វាសនាបានមកជួបប្រទេសលោកយាយគាត់ជាជនក្រីក្រហើយគាត់ជាម្ចាស់ជរាចិញ្ចឹមចៅនៅផ្ទះដែលគាត់ដើម្បីរកប្រាក់កម្រៃគាត់ដើរបាច់ត្រីដើម្បីយកកូនត្រីទៅលក់ឲ្យគេដើម្បីដូរអង្គជាដូរអង្គហូប ôm lục tí tội gì thóng mà